បាទបងប្អូនជំរាបសួរនេះមានម៉ូតូ R15 ថ្មីតេងបាទសេរីថ្មីបំផុតតែហេតុអីបានម៉ាស៊ីនចាប់មានបញ្ហាម្ល៉េះតែសេរីថ្មីបងប្អូនបាទតែដេអត់ឆេះមកខ្ញុំសាកដេមុនណាអត់ឆេះបាទអត់ឆេះ អាការៈនេះខ្ញុំដឹងហើយភ្ញៀវគេយកមកឲ្យខ្ញុំនៅផ្ទះបាទគេចង់ឲ្យខ្ញុំធ្វើនៅផ្ទះហ្មងគេមកឲ្យយកទៅធ្វើនៅកន្លែងកន្លែងហាងធ្វើម៉ូតូទេអានេះគេដូចថាគេឲ្យខ្ញុំធ្វើជាពិសេសមកផ្លាកលេខនៅច័ន្ទបុរីបាទ R15 សេថ្មីគេទំប្រើមកបានប្រមាណ1000គីឡូទេអ្នកចាំមើលណា បាទបាទមក7000 7000ជាងគីឡូនោះហើយសັບគេជីសជីសទៅគេមានចតមួយរយៈចតប្រហែលជា6ខែគេឲ្យបានជីសណាហ្នឹងហើយតែសັບតាដេអត់ឆេះ R15 សេរីថ្មីបងប្អូន អានេះខ្ញុំដឹងហើយដែលអត់ឆេះហើយបើថាមានបញ្ហារឿងម៉ូទ័របំប្រេងតែខ្ញុំឆែកទៅខ្ញុំមើលទៅខ្ញុំស្ដាប់ធុងដែលថាយើងបើកកន្សោបើកកន្សោព្រាមទៅយើងស្ដាប់យកទៅជាស្ដាប់នៅធុងហើយធុងប្រេងណាម៉ូទ័របូមក្បាលវស៊ីវាអត់មានបញ្ហាទេអានេះតាមខ្ញុំវិភាគមើល អត់មានបញ្ហាទេព្រោះម៉ូតូនៅថ្មីណាស់ស្រីថ្មីបាទបងប្អូនទោះបីយ៉ាងណាក៏វាឆេះដែរបាទថាម៉ូតូបូមប្រេងវាមានបញ្ហាវារឿងវាខ្សោយបាទអាម៉េចក៏វានៅតែឆេះដែរតែគ្រាន់តែយើងរោយើងរោទៅវាអត់ដូចថាអត់ឡើងអត់អីអាហ្នឹងមួយយ៉ាងរបស់វាតែអានេះអត់ឆេះទេខ្ញុំថាច្បាប់ភ្លើងមានបញ្ហាច្បាប់ភ្លើងឆេះហើយខ្ញុំឆ្ងល់ថាម៉ូតូគេទុំប្រើ7000គីឡូ ជាងហ្នឹងហើយមានបញ្ហាបាទអានេះយកមកកន្លែងផ្ទះខ្ញុំមកហ្នឹងហើយនេះណាយកមកដល់កន្លែងផ្ទះគេថាយកទៅកន្លែងហាងធ្វើម៉ូតូគេថាគេលោយើងរវល់អញ្ចឹងទៅខ្លាចធ្វើរបស់គេដូចថាអត់ពេញដៃអត់ដឹកដល់តែគេថាគេសុំពេលវេលាថ្ងៃអាទិត្យ វាយកមកឲ្យនៅផ្ទះមកឲ្យខ្ញុំឆែកវាថាធ្វើតាវាអញ្ចឹងណាគេថាអស់ប្រហែលគេមិនថាទេអាម៉ូតូគេហ៊ានមានលុយទិញម៉ូតូធំធំចេះហើយគេសិតតែមានលុយហ៎សិតតែអ្នកមានលុយហ៎បាទគេថាប្រហែលគេអត់ថាទេតែឲ្យតែធ្វើរបស់គេឲ្យល្អបាទម៉ូតូថៃ Yamaha R15 ស្រីថ្មីហើយថ្ងៃនេះថ្ងៃថ្ងៃសៅរ៍ល្ងាចថ្ងៃសៅរ៍បងប្អូន ងាកហើយម៉ោង6ជាងហើយល្ងាចថ្ងៃសៅរ៍ហើយស្អែកខ្ញុំអត់បានទៅបើកហាងធ្វើម៉ូតូទេហើយភ្ញៀវគេទុំយកមកដឹកឡានមកមិញមកចុះមកផ្ទះបាទហ្នឹងហើយជាដំបូងខ្ញុំឆែកពូកម៉ូទ័របំប្រេងអីឲ្យរាងប្រកបសិនឲ្យច្បាស់សិនថាម៉ូទ័រហ្នឹងកម្លាំងវា គឺថាកម្លាំងវាបាញ់បានហើយហើយនឹងក្បាលវសីបានហើយតែនេះដឹងទេហ្មងអក្សរៈហ្នឹងដេខ្សុយខ្សុយអញ្ចឹងយើងបើថាយើងចង់ដឹងថាដេទៅបើថាច្បាប់ឆេះឬអត់ពេលយើងដេយើងយកដៃបន្ទុំកំពង់សមាំងបើមានខ្យល់ធាក់អាហ្នឹងច្បាប់អត់ឆេះទេអានេះដេទៅយកដៃពុកបន្ទុំកំពង់សមាំងហើយអត់មានខ្យល់ធាក់ប៉ុណ្ណឹងនៅខ្សុយខ្សុយហ្នឹងមានន័យថាច្បាប់ឆេះហើយហើយ R15 សេរីហ្នឹង វាប្រើច្បាប់4បងអូនច្បាប់4តែខ្នើយមួយណាខ្នើយមួយច្បាប់4ច្បាប់ដូចតូចដែរតែគាត់នៅវាធ្វើច្បាប់ច្បាប់4ហ្នឹងវាធំជាងដូចថាសរុបទៅគេហាងធំជាងច្បាប់2ហ្នឹងហើយកាលបើកខ្យល់ចូល ប្រឡែងខ្យល់ចេញហ្នឹងវាហាងលឿនជាងអញ្ចឹងពេលកាលណាយើងរោតនហនយើងមួលតនហនអញ្ចឹងទៅវាស្ទុះជាងច្បាប់2 បាទនេះចំណុចខ្សោយរបស់គ្រឿងសិននឹងហើយដូចឡានអីបាទយើងចង់និយាយពីឡានតិចណានេះរឿងរឿងម៉ូតូទេតែដូចឡានអីវាធ្វើច្បាប់មកសិតតពីសង1ច្បាប់4ទាំងអស់បាទគឺដូចគ្នានឹងឯងហើយម៉ូតូធំធំតែច្បាប់4មានខ្លះច្បាប់ដល់5ពីសង1ច្បាប់ដល់5បាទអានេះខ្ញុំគាត់តែចង់ធ្វើវីដេអូជាជាជាជាដំបងសិនបាទហើយ ចាំខ្ញុំរើម៉ាស៊ីនហើយខ្ញុំនឹងថតម៉ាសាទៀតនេះជាដំបូងខ្ញុំជាធ្វើធ្វើវីដេអូមកនិយាយថាមកបង្ហាញបងប្អូនតិចសិនកុំអោយស្ងាត់ក្នុង YouTube ពេកឥឡូវនេះមករយៈហ្នឹងអត់បានធ្វើវីដេអូសោះ YouTube រវល់ពេកបងប្អូនអើយបាទ Air 15 Yamaha Air 15ចង់និយាយទៅម៉ាស៊ីនពួកនេះវាម៉ាស៊ីនតែមួយបោះបោះ M Select ដែលតា បាទអឹមសាឡាតណាបាទនៅនេះខ្ញុំនៅនៅស្រុកនេះខ្ញុំនិយមហៅថាដូចថាហៅតាមតាមគេអញ្ចឹងយើងយើងយើងយើងនៅស្រុកគេយើងហៅតាមគេគេហៅថាអឹមសាឡាតបាទដូចអានេះ A15 នៅស្រុកនេះគេហៅថា A15 A15 A15 ភាសាថៃធ្វើឯកបកាហ្នឹងហើយគេហៅ A15 A15 ហ្នឹងឯង ម៉ូតូនេះគេជិះធ្វើការនៅក្រុមហ៊ុនអីមួយនេះបាទអត់ដឹងរឿងគេទេហ្នឹងរឿងរបស់គេទៅគេបិទតែមអីក្រុមហ៊ុនអីកន្លែងរោងចក្រអីមួយនេះបាទគេហាងក្រនដែរបាទអ្នកធ្វើការហាងប្រាក់ខែគេហាងខ្លាំងដែរហ្នឹងណាបាទនេះឆាបងប្អូនខ្សុយតែហ្មងទៅចុះទៅលើឡានមិញលើកគ្នា3នាក់មិញឲ្យមិនសាក់សាក់ដើមសាក់ទៅ មើលគេមកដល់ដំបងខ្ញុំសួរគេថាម៉ូតូហ្នឹងបានទៅកែច្នៃម៉ាស៊ីន ឬក៏បាន អីបានកែឲ្យខ្លាំងឲ្យលឿនឲ្យស្អីផ្លាស់អីដែរគេថាអត់តទេស្អាតម៉ូតូនឹងដើមដើមទាំងអស់គេប្រាប់មែនខ្ញុំសង្កេតមើលមកដល់ប៉ាប់ដំបូងគេមកសួរខ្ញុំមុនគេថាម៉ូតូគេ A15 A15 នឹងឯងគេថាអឺអាការៈវិញចេះដេអត់ឆេះអីចេះចោះខ្ញុំសួរថាមានកែម៉ាស៊ីនកែស្អីដែលថាផ្លាស់ខ្នើយផ្លាស់អីដើម្បីលេងម៉ូតូឲ្យខ្លាំងអីចឹងគេថាអត់ទេម៉ូតូគេជិះប្រការទូទៅហ្នឹងគេមិនកែណាដល់ខ្ញុំមកឃើញអត់កែមែន ដើមដើមនឹងអស់គ្រប់យ៉ាងដើមដើមនឹងអស់តាំងពីថាគ្រប់ចំណិតបាទមកដើមដើមហ្នឹងមកបាទអូខេคลิปនេះសូមបញ្ចប់ប៉ុណ្ណេះសិនបាទហើយចាំខ្ញុំរើខ្ញុំធ្វើคลิปមួយទៀតឲ្យមើលបាទបាទអរគុណច្រើន